មានកណាមានសំណួរគុណម្ចាស់ក្នុងរបររកស៊ីដូចគ្នាមាន គេឈ្នានេះនិយាយអាក្រក់ពីយើងរកគ្រូមុនអាគមមកធ្វើកន្លែងយើងឲ្យលក់មិនដាច់បិទមុខយើង មិនឲ្យរកស៊ីបាន ក្នុងករណីនេះតើកណាគួរតែកុំតបតសំងំត្រំតាមកម្មឬក៏មានវិធីធ្វើឲ្យល្អនឹងអឺ យើងត្រូវដឹងថាយើងរស់នៅក្នុង សង្គមអ្នកណារាល់ថ្ងៃហ្នឹងយើងរស់នៅ ក្នុង សង្គមរបស់ពុទ្ធជននឹងឯងហ្នឹងហើយហើយពុទ្ធជនគឺជាមនុស្សដែលជ្រោកជ្រាក ដោយកិលេសហ្នឹងអ្នកមានបំណងធ្វើឲ្យយើងឈឺចាប់ ក៏ព្រោះតែកិលេសហើយអាតួឈឺចាប់ព្រោះគេធ្វើនោះយើងអ្នកទទួលរងនៅអំពើពីគេដែលគេធ្វើឲ្យយើងឈឺចាប់ហ្នឹងអាតួឈឺចាប់ហ្នឹងក៏កិលេសគ្រាន់ថាកិលេសអ្នកដែលមានបំណងចង់ធ្វើបាបយើងវាជាលក្ខណៈព្យាបាទណាជាកិលេសដែរអាហ្នឹងហើយដល់ពេល យើងវាទៅមួម៉ៅក្តៅកាហាយនឹងគេធ្វើមិនល្អដាក់យើងហ្នឹងអាហ្នឹងកិលេសម្យ៉ាងទៀតអឺជាបដិខៈថ្នាំងថ្នាក់តូមនោះតូចចិត្តចង្អៀតចង្អល់ឃើញទេកិលេសដែរអីសួរថាអ្នកដែលធ្វើដាក់យើងនឹងវាសក់ណាស់ឬថាអត់សក់ទេ អ្នកកើតទុកមុនគេអ្នកធ្វើនឹងឯងប៉ុន្តែគាត់ច្រឡំជាងការគាត់ច្រឡំថាគាត់ឈ្នះ បើមនុស្សមានសេចក្តីសុខមនុស្សអត់ធ្វើបាបគេទេយើងមើលឲ្យឃើញអាកន្លែងនោះមើលឃើញថាមនុស្សដែលធ្វើបាបគេនោះមកពីគាត់ខ្វះសេចក្តីសុខហ្នឹងហើយគាត់ខ្លាចយើងសុខជាងគាត់ខ្លាចយើងល្អជាងអញ្ចឹងបានធ្វើនេះធ្វើនោះអញ្ចឹងទៅប៉ុន្តែតែស្អីរុញឲ្យធ្វើនោះគឺកិលេសក្នុងចិត្តប៉ុន្តែមោហៈអវិជ្ជានោះវាឲ្យមនុស្សច្រឡំណា ឲ្យមនុស្សច្រឡំថាអូបានធ្វើបាបគេបានឈ្នានេះគេបានជេរគេនិយាយកំហុសដាក់គេគេមិនហ៊ានតអឺវាជាការបង្ហាញពីភាពខ្លាំងរបស់ខ្លួនអត់ទេ អានឹងបង្ហាញពីភាពជាយ៉ាងណារបស់យើង ក្នុងខ្លួនឲ្យគេឃើញតាគេអត់ចាំបាច់ទៅមើល ដល់អីផងគឺតាមរយៈការនិយាយការធ្វើមកគេដឹងដល់កម្រិតថាអូបុគ្គលនេះមានកម្រិតបណ្ណា កម្រិតចិត្តបុគ្គលនឹងវាអន់ថ្នាក់ណាអីគឺថា មានពេលខ្លះអត់បាច់ទៅសើបថាគាត់ជាមនុស្សល្មិចផងស្ដាប់តែនិយាយដឹងបាត់ណាមកអាមឹងឯងហងងៃឬក៏និយាយបៀតបៀននិយាយ សង្កត់សង្កិនគេអីអី ហាក់ដូចជាថាកាយវិការទាំងអស់ហ្នឹងពាក្យសម្ដីទាំងអស់ហ្នឹងបានរាយការឲ្យយើងដឹងថាគេជាមនុស្សបែបម៉េចហ្មងវាហើយមនុស្សដែលយើងពិបាកស្មាននៅអត់អត់អត់មានកាយវិការអីអត់និយាយអីយើងអត់ដឹងនឹងយើងពិបាកស្មានវិញតែមនុស្សតែចេញមកហើយបៀតបៀនយើង ដោយប្រការណាមួយនិយាយប្រឈឺយើងបចោយើង មនុស្សនឹងអត់ឈ្នះទេគាត់ចាញ់កិលេសក្នុងចិត្តបាត់ទៅហើយអញ្ចឹងទល់បញ្ញាបានបានគិតឃើញកន្លែងហ្នឹងបញ្ញាបានគិតឃើញបើមិនអញ្ចឹងទេយើងជឿថាគេឈ្នះថាអត់ទេគាត់ចាញ់ខ្លួនគាត់សម្បើមណាស់ចាញ់ឲ្យកិលេសក្នុងចិត្តហ្នឹងខ្លួនចិត្តខ្លួនគាត់ហ្នឹងមាត់គាត់ហ្នឹងคล้ายជាអាយ៉ងរបស់កិលេសអាបោះធំរបស់គាត់នោះគឺកិលេសក្នុងចិត្តលោភៈទោសៈមោហៈភាពរឹសស្យាភាពអំនួតភាព ក្អេងក្អាងដោយជាតួកិលេសក្នុងចិត្តហ្នឹងបានប្រើមុខមាត់ដៃជើងពាក្យសម្ដីរបស់គាត់ហ្នឹងទៅធ្វើអំពើអាក្រក់ផ្សេងផ្សេងឃើញទេយើងមើលឲ្យឃើញអញ្ចឹងណាបានយើងឃើញថាអត់មានពីណាឈ្នះទេវាអត់មានអ្នកដែលសម្គាល់ថាខ្លួនឯងឈ្នះគេទៅបៀតបៀនគេហ្នឹងគាត់ចាញ់កិលេសក្នុងចិត្តបានហើយគាត់បានទៅធ្វើដោយមេត្តាគាត់បានធ្វើដោយការអនុគ្រោះទេព្រោះអ្នក ខ្លាំងពិតប្រកបអ្នកដែលមាន បារមីធម៌ពិតប្រកបគឺអ្នកសង្គ្រោះមិនមែនអ្នកបៀតបៀនគេទេឃើញទេអ្នកដែលមានគំនិតបៀតបៀនគេហ្នឹងយើងយកតួអង្គទេវតតឬមកនិយាយឃើញទេតួអង្គខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែបានបញ្ជាក់ពីតួអង្គអាក្រក់ឃើញអត់ហើយដល់តួអង្គសង្គ្រោះតួអង្គដែលខ្លាំងបំផុតនោះគឺតួអង្គសង្គ្រោះគេទេណា ហើយមិនមែនតួអង្គបំផ្លាញទេមែនសំណួរសួរថាតើខ្ញុំត្រូវត្រំតាមកម្មអីនេះសួរមិញនេះសួរថាអាតំណានេះកំតបតត្រំតាមកម្មអាត្រំតាមកម្មយើងអត់យល់យើងអត់យល់ពីដំណើររបស់ចិត្តរបស់យើងហ្នឹងអាគណៈត្រំតាម កម្មដែលអត់មានបញ្ញាហ្នឹងអាហ្នឹងកិលេសទៀត ព្រោះវាទ្រាំដោយភាពឈឺចាប់មានខ្លួនឯងថាជាជនរងគ្រោះ feel អញ្ចឹងមានអារម្មណ៍អញ្ចឹងមានអារម្មណ៍ថាខ្លួនឯងជាជនរងគ្រោះអាគណៈគិតថាខ្លួនឯងជាជនរងគ្រោះហ្នឹងអាហ្នឹងកិលេសមួយទៀតមិនបើវាកិលេសវាមកដុតសេចក្តីសុខយើងអស់ហើយហ្នឹងយើងក៏មិនតហ្នឹងមិនឈឺក្នុងចិត្តស្ងអីហ្នឹងហើយនឹងត្រូវថាអត់ទេគឺគ្រាន់តែមិនខុសក្នុងការជេរបចោ គេតឬក៏ទៅវ័យគេប៉ុណ្ណឹង ចុះអាតួតូចចិត្តហ្នឹងអាតួពិបាកចិត្តត្រំអឹសអះក្នុងចិត្តនឹងយល់តែខ្លួនឯងជាជនរងគ្រោះត្រូវ គេធ្វើបាបអីចេញចេះឲ្យដេកកើតទៅស្អីគេអាហ្នឹងគេលេះមួយទៀតគេលេះហ្នឹងវារុកគួន រំខានចិត្តយើងសពគ្រប់អាចង់ទៅបៀតបៀនគេក៏គេលេះអាឈឺចិត្តត្បិតគេមករុកគួនយើងក៏ទួគេលេះហ្នឹងហើយអញ្ចឹងហើយបានជាមេគារបស់ព្រះបរមគ្រូដោះជាមួយនឹងអាក្នុងសិន នឹងដោះជាមួយនឹងអា ក្នុងហ្នឹងកាលណាដោះជាមួយនឹងអាក្នុងហ្នឹងហើយបានវាមានកម្លាំងដោះជាមួយនឹងអាក្រៅដូចដូចរឿងសាមញ្ញក៏ចឹងដែរគេថាសត្រូវពីមុខมันគួរឲ្យខ្លាចទេវាខ្លាចអាសត្រូវពីក្រោយខ្នងអានឹងមិននិយាយពីក្រមជាទាហានឬក៏ជាសហគមន៍មួយណាអាសត្រូវក្រោយខ្នងពិបាក យើងយើងចង់តែដោះស្រាយមួយគេទេតែមិនដែលដោះស្រាយមួយចិត្តខ្លួនឯងទេហើយស្ដាប់ដែរស្ដាប់ព្រះអង្គថាដែរថាមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយារឿងទាំងឡាយធัวទាំងឡាយមានចិត្តជាប្រធានហ្នឹងហើយមានចិត្តជាប្រធានអញ្ចឹងនៅពេលដែលដោះស្រាយបញ្ហាផ្លូវចិត្តបានអឺ វាមានកម្លាំងឯដូចទាហានអញ្ចឹងកាលណាសម្អាតជនក្បត់ក្នុងក្រមក្នុងពលបានហើយហើយមានគោលដៅតែមួយអានឹងគឺអឺច្បាំងមិនងាយចាញ់ទេដែលស្ដាប់រឿងដេជោយ៉តទេតួឯកដេជោយ៉តហ្នឹងគាត់លេងដូចតំណងប៉ុន្តែលើថាគាត់ ស្លាប់ពីក្មេងកាលនឹងអឺអឺលោកអ៊ំប្រមាញឯងក៏ដើរតួដែរតួស្ដាច់សម្រែផងហើយតួប្អូននាងស្អីនោះផងហ្នឹងតួអ្នកមានណាកូនអ្នកមាន កូនសិទ្ធិអីចឹងលោកអ៊ំប្រមាញក៏ដើរតួនៅក្នុងពលទាហានហ្នឹង ឧទាហរណ៍របស់តេជោយតតិចជាងខ្មាំងនឹងចូលវត្តច្រៀងបាត់ហ្នឹងមកចាំច្រៀងតាមកោតមកមួយជាតិធាតមួយចានមុនពេលខ្សែប្រានត្រូវតែស្មោះស្ម័គ្របំរើនគរមិនឲ្យជាតិធ្លាក់ផ្ដល់មកលុបប្រជាដល់ប្រជាជនអីហ្នឹងព្រោះហើយកន្លែង កន្លែងគិតថាទាហានរបស់សត្រូវនឹងច្រើនហើយកងតបរបស់តេជោយតតិចជាងគេប៉ុន្តែប៉ុន្តែជីងភ្លេងមកមកកងតបមើងម៉ាត់មិនស្លុតស្មារតីគោរពវិន័យមានសន្តាប់ធ្នាប់អីណារឿងហ្នឹងកាលមកស្ដាប់ញយឡើងចាំឲ្យដើរតួលេងតាមក្មេងៗហើយ ដើម្បីសម្អាត ខាងក្នុងហ្នឹងគឺឲ្យពលតាហានទាំងអស់ហ្នឹងអូសឫស្សីបច្រាស់ចុងជាមើលពីណាប្រឆាំងនឹងណាដល់ពេលអញ្ចឹងទូមួយកូនដូចកូនមន្ត្រីមាន មានមានបងស្រីជាអ្នកមនាងនៅវាំងផងអញ្ចឹងមានខ្នងអញ្ចឹងទៅ តួឈ្មោះស្អីទេអ៊ំប្រមាញក៏ដើរតួតាំងពីណាពីណៃមកអាណាដើរអូសឫស្សីបិច្រាស់ចុងនេះហ្នឹងហើយក៏អត់អូសអត់អូសទៅអាហ្នឹងអាហ្នឹងជាបញ្ហាក៏ទៅចូលយត់ហ្នឹងឲ្យគេចាប់ទៅស្លាប់ទៅហ្នឹងហើយដល់សម្អាតចង់និយាយថាសម្អាតអាអ្នកដែលរឹងតឹងក្នុងក្រមបញ្ហាបកក ស្អីក្នុងក្រុមនឹងបាន កងតបតិចក៏ពិតមែនប៉ុន្តែអឺកងតបមើងម៉ាត់មិនស្លុតស្មារតីហ្នឹងគោរពវិន័យមានសម្ដាប់ធ្នាប់កាលណាខាងក្នុងហ្នឹងវាមានសម្ដាប់ធ្នាប់ល្អតិចក៏មិនងាយវាយបំបែកដែរលើយើងមើលដូចអ៊ុយក្រែនយូក្រែនហើយនឹងរុស្ស៊ីរុស្ស៊ីគិតតែវាយតែ2ថ្ងៃដែរតបរុស្ស៊ីអាងអំណាចទេអាងអំណាចអាងខ្លាំងទេតែទឹកចិត្តច្បាំងគ្មានទេឃើញទេ អាំងណែកអាំងខ្លាំងដែរហ្នឹងហើយហើយដល់អាខាងក្នុងនោះវាមានទឹកចិត្តហើយអាត្មាមិនគ្រប់គ្រងរឿងច្បាំងគ្នាទេបើណាយើងលើកពីសង្គមជាក់ស្ដែងខ្ញុំមកនិយាយខ្លះថារឿងនេះជួយប់ចុះមើលមិនឃើញប៉ុន្តែយូក្រែនរហងៃហ្នឹងយើងមើលមើលត្រូវបានរុស្ស៊ីមើលស្រាលថាវ័យតាប្រហែល40ប្រហែលម៉ោងយកឲ្យបានឥឡូវវាទៅជិត1ឆ្នាំហើយណោះ ហ្នឹងហើយអញ្ចឹងកងទ័ពរបស់យូក្រែនវាមានគេមានទឹកចិត្តតស៊ូដើម្បីជាតិគេសូម្បីតែស្រីស្រីក៏ចូលធ្វើទាហាននៅរហូតដល់ដាក់ផ្កាឈូករត់អីក្នុងកប៉ៅអីយើងស្លាប់តាណាផ្កាឈូករត់ដោះកន្លែងនោះអីអីចឹងហើយដល់ខាងរុស្ស៊ីអាងតែអាវុធទំនើបអាងតែគ្នាច្រើនទឹកចិត្តមានណាគ្នាមិនទាំងដឹងហ្មងច្បាំងដំបងខាសគណៈបេសកកម្មពិសេសអីចឹង អត់ទាំងដឹងថាទៅវ័យគ្នាអីចឹងផងហ្នឹងតែនេះដឹងថាគេឆ្លៀនពៀនដល់ចឹងអាទឹកចិត្តសាមគ្គីគ្នានោះវាមានណាចឹងទូចក៏ពិតមែនប៉ុន្តែដល់តែមានទឹកចិត្តចឹងទៅអាធំងាយធ្វើទេវិលមកវិញរឿងក្នុងក្នុងខ្លួនយើងដូចគ្នាដែរក្នុងខ្លួនយើងម្នាក់ម្នាក់អឺ ដូចដូចជាអ្នកប្រាជ្ញយើងពីដើមដូចអាចារ្យចាប់ពិនតែមិនដឹងទេសេរឿងនគរកាយសភៅហ្នឹងល្អនៅបណ្ណាគេត្រៃរតឯមានលក់ប្រៀបធៀបពីនគរមួយហ្នឹងមានប្រវែងមួយព្យាមមួយព្យាមគឺយើងធ្វើដៃចេះអញ្ចឹងដៃយើងអញ្ចឹងកម្ពស់យើងពីក្បាលដល់ចុងជើងគឺមួយព្យាមប៉ុណ្ណាលើសខ្វះតិចតួចពីចុងដៃមកចុងដៃមកខាង បដោយមួយព្យាមគឺវាស់ពីក្បាលទៅដល់ជើងហ្នឹងបដោយមួយព្យាមទទឹងមហាត់ទទឹងមហាត់ហើយកម្រាស់ពីមុខទៅក្រោយមកចាអាមមនុស្សថត់វាលើសពីមកចាអាមតិចតួចនៅនគរកាយហ្នឹងមានទំហំប៉ុណ្ណឹងបដោយមកព្យាមទទឹងមហាត់កម្រាស់មកចំអាម ហ្នឹងឥឡូវមិនដឹងអានទៅមិនដឹងហើយមានទ្វា9នគរហ្នឹងហ្នឹងហើយគឺខាងលើនេះ7បាត់កជា2រន្ធចំោះ2 4ភ្នែក2 6មាត់1 7ណា7ហើយនៅខាងក្រោមហ្នឹងបាសាវៈឧចារៈទ្វាហ្នឹង2ទៀតមកគ្រប់ទ្វា9ទ្វារបស់នគរហ្នឹងណា ហើយក្នុងនគរហ្នឹងមានព្រះរាជាមួយអង្គសោយរាជហៅថាព្រះបាទចតរាជហ្នឹងហើយព្រះបាទចតរាជចតរាជគឺចិត្តហ្នឹងណាចិត្តយើងហ្នឹងហើយមានមន្ត្រីច្រើនដល់ទៅ52មន្ត្រីហ្នឹងចេតសិក52ហ្នឹងហើយ ហ្នឹងសិតតែមន្ត្រីមន្ត្រីរបស់ប្រជាជាហ្នឹងហើយមានបកមន្ត្រីល្អហើយនឹងមានបកមន្ត្រីទុច្ចរិតហើយមាន មន្ត្រីមិនចូលបកសម្ព័ន្ធឬក៏ហៅថាកបៃស៊ីក្នុងអូហ្នឹងហើយដែលក្នុងមេរៀនអភិធម្មហ្នឹងអាមាបរិញ្ញាអាមាតែងទៅលើកន្លែងហ្នឹងតួចិត្តហ្នឹង ដូចជាស្ដេច ហើយអកុសលចេតសិក14ហ្នឹងគឺមន្ត្រីអាក្រក់ហ្នឹងមានបងធំ3នាក់ក្នុងហ្នឹងគឺលោភៈទោសៈមោហៈហើយក្រៅវាហ្នឹងកូនចៅវាផ្នែកអាក្រក់ហ្នឹងហើយផ្នែកល្អផ្នែកមន្ត្រីល្អហ្នឹងមានដល់ទៅ25ឯណោះមន្ត្រីហ្នឹងច្រើនប៉ុន្តែថាមន្ត្រីល្អហ្នឹងក៏មាន អលោភៈអតោសៈអមោហៈនឹងជាធំដែរជាហេតុដែរមេគេដែរហើយ13ទៀតហ្នឹងគឺថាចាំមើខាងណាខ្លាំងទៅខាងហ្នឹងគឺអញ្ញសមាណាចិត្តសឹក13នឹង13បូក14បូក25ត្រូវជា52ហ្នឹងក្នុងហ្នឹងលោកចង់បញ្យល់ថាពេលណាដែលមន្ត្រីអាក្រក់ហ្នឹងចូលទៅគៀកស្ដាច់ចូលទៅញុះញង់ស្ដាច់ទៅស្ដាច់ហ្នឹងក៏កាត់ក្តីអត់ល្អ ខុសទៅជាត្រូវត្រូវទៅជាខុសរងទុកដល់ប្រជារាស្ត្រប៉ុន្តែបើស្ដេចនឹងសែបគប់ជាមួយមន្ត្រីល្អល្អទៅមន្ត្រីល្អល្អនឹងក៏ចេះតែលើកកំណត់ល្អល្អឲ្យស្ដេចនឹងសម្រេចការងារបានល្អអញ្ចឹងបើយើងគិតពីនគរវាត្រូវតែដោះស្រាយរឿងខាងក្នុងហ្នឹងហ្មងអញ្ចឹងជាមួយរឿងស្អីទៅខាងក្រៅក៏ដោយកាលណា ដោះស្រាយរឿងខាងក្នុងបានហើយវាខ្លាំង ខ្លាំងដូចនគរមួយដោះស្រាយរៀបចំរចនាសម្ព័ន្ធនគរមិនឲ្យមានអំពើពុករលួយ ខ្លាំងអីអញ្ចឹងអញ្ចឹងវាខ្លាំងណាដូចប្រវត្តិសិង្ហបុរីដែលគេបំបត្តិអំពើពុករលួយអញ្ចឹងគឺអត់ទៅច្បាំងជាមួយនរណាឯណាគឺត្រូវតែរៀបខាងក្នុងនឹងតែមករៀបខាងក្នុងឲ្យត្រូវមន្ត្រីអីធំធំហ្នឹងគឺប្រឡងប្រាក់ខែកប់ពពកប៉ុន្តែ ពុកលុយតាមរៀលក៏បានដែរសិង្ហបុរីដំបងពេលគេធ្វើដំបងគឺដើម្បីឲ្យប្រទេសគេខ្លាំងទីមួយគឺត្រូវរៀបចំមន្ត្រីមកមន្ត្រីតឡើងប្រាក់ខែឲ្យខ្លាំងប៉ុន្តែពុករលួយតាមរៀលក៏បានដែរអញ្ចឹងទន្ទឹមនឹងប្រាក់ខែច្រើន គឺភាពរលួយ គឺដាច់ខាតដាច់ខាតជាមួយនឹងភាពរលួយអញ្ចឹងខ្លាំងទេខ្លាំង ហ្នឹងប្រាក់ខែរាប់ម៉ឺននោះប៉ិនមិនបានវាខ្លាំងទេការងារក៏ត្រូវធ្វើខ្លាំងដែរសំបីតា birthday ថ្ងៃកំណើតគឺអនុញ្ញាតឲ្យជូនបានត្រឹមផ្កាមន្ត្រីធំធំនោះផ្កាគឺផ្កាអត់មានទ្របសម្បត្តិអីអត់ទេអានឹងអត់ឲ្យលួយអីទៅយកអីពីគេផងប៉ិនគេអត់ឲ្យទទួលទេ កាលណាទទួលយកអារបស់អំណោយអីច្រើនវាធ្វើឲ្យមនុស្សមានអាការយោគយល់ច្រើនអញ្ចឹងការកាន់ច្បាប់ធួលងទីហោថាឥឡូវគេឲ្យអំណោយនេះអំណោយអត់មានជាការពុករលួយ ជាអំណោយទេប៉ុន្តែតែការទទួលអំណោយពីគេច្រើនមនុស្សត្រូវមានការយោគយល់ដែរអញ្ចឹងបើស្ដីអីគឺឲ្យទទួលតែបាច់ផ្កាធម្មតា ហ្នឹងហើយសោមសបុតលុយកាក់ឬក៏ទិញជារបស់របរអីអត់អត់ឲ្យទទួលមន្ត្រី ប្រពជារាជធម្មតាអត់អីទេប៉ុន្តែមន្ត្រីធំធំគឺត្រូវមានលក្ខខណ្ឌហ្នឹងមកហើយប្រាក់ខែគឺច្រើនណាតែលួយតែបន្តិចក៏មិនបានដែរហ្នឹងអាហ្នឹងវាត្រូវការរៀបចំពីក្នុងហ្នឹងហ្មងដើម្បីឲ្យខ្លាំងមានតែរៀបចំអញ្ចឹងទេហ្នឹងក្នុងចិត្តយើងដូចគ្នាចឹងដែរដើម្បីអឺអនុវត្ត ការរស់នៅជាមួយនឹងបរិស្ថានជុំវិញខ្លួនយើងក៏ដូចគ្នាចឹងដែរត្រូវ strong ពីក្នុងនេះហ្នឹងហើយហើយកាលណាចិត្តនឹងមានពន្លឺមានបញ្ញាហើយអញ្ចឹងអាត្មាមិនចង់ឆ្លើយថាតើគួរតឬមិនគួរតអានឹងដល់ពេលដែលចិត្តវាមានបញ្ញា វាវាឃើញថាគណៈនឹងគួរតឬមិនគួរដូចវ័យអញ្ចឹងដូចវ័យគ្នាអញ្ចឹងអា flexibility អានឹងមិនបាច់ដល់បញ្ញាថ្នាក់សតបដ្ឋានស្អីផង ជាការពិតហើយនៅពេលដែលគេវាយមកត្រូវតរងប៉ុន្តែមានពេលខ្លះអត់ត្រូវរងខ្លាំងពេកឯងគិចចុះអាគិចនឹងចាញ់មែនថាអត់ទេមិនមែនគិចនឹងចាញ់ណាគិចកុំឲ្យគេវាយត្រូវប៉ុន្តែគិចរួចមកកម្លាំងគេវាយទៅអស់កម្លាំងមិនថឹកដូចគឺតបវឹបមកតបវឹបមកផ្លែវាធ្លាប់លេង ដែរពីក្មេងលេងតាត់គ្នាអញ្ចឹងអ្នកក្បាច់គុណគេចេះប្រាប់ខ្លះខ្លះអញ្ចឹងទៅមានពេលខ្លះគេប្រើវិធីគិចពួកអី ព្រោះនៅពេលដែលទាត់ផ្កាប់ចានអីមកជើងផឹងនៅពេលយើងគិចផុតនៅនឹងអស់កម្លាំងអ្នកទាត់នឹងអស់កម្លាំងមកផឹងប៉ិនបើយើងរងយើងរងខាងត្រូវដៃយើងក៏ពិតពេកតែគេអត់សូវអស់កម្លាំងទេព្រោះមានប្រដាប់ទប់ដូចយើងទាត់បាវអញ្ចឹងណាយើងហាត់តតបាវយើងហាត់ដាល់សាប់អញ្ចឹងវាមានប្រដាប់ទប់អញ្ចឹងអត់សូវអស់កម្លាំងទេតែអាតតមកភឹងគេតិចផុតនោះអស់កម្លាំងតាប៉ិនសួរថាអាកិច្ចឲ្យផុតហ្នឹង ជាការចោះចាញ់ឬតែអត់ទេភាពខ្លាំងមួយទៀតអានោះមិនអោយគេទាត់ត្រូវវាមិនមែនថាឲ្យតែទាត់មកត្រូវតែរងអត់ទេមើលស្ថានភាពបើគឺកម្លាំងធ្ងន់ត្រូវតិចខ្លះធ្ងន់ដៃគេធ្ងន់ណាធ្ងន់ជើងគេធ្ងន់ណាប៉ុន្តែរកបាយសោកមានពេលខ្លះនៅពេលដែលគេវាយមកស្របមនុស្សវាលបើកអាឃុំអ្នកខ្លះគឺវាយតាមមកតាមមកទាត់មកឃើញអ្នកបណ្ដាខ្លះឃើញហ្នឹង ដល់ពេលលើកជើងគាត់ដើម្បីឲ្យមានកម្លាំងគាត់ដៃត្រូវធ្លាក់មួយអ្នកបដាខ្លះឲ្យតែតែ opponent គេតតមកសោកផាច់តតមកសោកផាច់អញ្ចឹងនៅពេលប្រឹងតតអស់កម្លាំងរងហើយមនុស្សអញ្ចឹងមនុស្សជាមួយយើងក៏ដូចគ្នាអញ្ចឹងដែរនៅពេលដែលឆេវឆាវដាក់យើងគឺមានចន្លោះប្រហោងហើយតែបើយើងច្រឡោតអានឹងអានឹងវាដូចតែគ្នាវាលបោះដូចគ្នា Mm-hmm. អានេះស្មើក្រណប្រៀបជាមួយនឹងកីឡាខ្លះអីចឹងទៅប៉ុន្តែសិទ្ធិភាពពិតនៅក្នុងជីវិតនឹងដូចគ្នាមនុស្សមុននឹងគេមកចោតយើងរឿងអីគេមកធ្វើអីដាក់យើងគឺដេកគិតយូរហើយហើយបើយើង ទៅ តាមការច្រឡោតងាយនឹងចូលអន្ទាក់គេងាយតាន់ដឹងអីមិនតាន់ដឹងរឿងមកពីណាផងស្រាប់តាត្រឡប់តោតតងទៅចូលអន្ទាក់គេហ្នឹងហ្មង ព្រោះយើងច្រឡោតភ្លាមមានន័យថាយើងអត់បានត្រៀមយើងអត់បានត្រៀមអីទាំងអស់ពេលដែលយើងច្រឡោតភ្លាមហ្នឹងរឿងអីដែលវាកើតឡើងច្រឡោតតោតតងទៅហ្នឹងយើងអត់បានត្រៀមអីទាំងអស់ហើយគេមុននឹងនឹងចោតអីយើងមួយ នឹងគេគិតនឹងគេតាមដានយើងតាំងពីណេពីណាមកទេហ្នឹងហើយអញ្ចឹងរឿងអ្នកដែលគួរយកឈ្នះមុនគេគឺចិត្តខ្លួនឯងកុំឲ្យគេជ្រុលហ្នឹងហើយមើលវាឲ្យស្រួលសិនរៀបចំសិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាត្មាថា តើគួរតឬមិនគួរតអត់ទេវាអាស្រ័យលើភាពជាក់ស្ដែងត្រូវបង្រៀនចិត្តឲ្យឆ្លាតអានេះជាគំនិតរបស់អាត្មាអាត្មាអឲ្យយោបល់អញ្ចឹងឲ្យទ្រាំក៏មិនឲ្យឲ្យតក៏មិនឲ្យដែរពីព្រោះអ្នកដែលយល់បញ្ហានឹងច្បាស់គ្មាននរណាជាងអ្នក សួរនឹងទេថាតើស្ថានភាពនឹងវាយ៉ាងម៉េចវាកើតឡើងយ៉ាងម៉េចហើយវាអាចប៉ះពាល់ដល់យើងយ៉ាងម៉េចហើយម្យ៉ាងទៀតអឺម បើយើងយល់ច្បាស់អំពីកម្មផលវាគ្មាន ចាំបាច់ទ្រាំទេទ្រាំតាមកម្មហ្នឹងគឺអត់យល់កម្មផលនឹងឯងកុំមកថាអូខ្ញុំទ្រាំតាមកម្មឯងយល់កម្មផលអត់ទេយល់កម្មផល មនុស្សយល់កម្មផលមនុស្សអត់ទ្រាំទេហ្នឹងមនុស្សទទួលយកការពិតមនុស្សព្រមរស់ទាំងញញឹមមនុស្សដើរទៅទាំងភាពសុខដុមរមនាអានឹងហៅថាមនុស្សយល់កម្មផលប៉ុន្តែពាក្យថា ទ្រាំទ្រាំខ្ញុំទ្រាំតាមកម្មយល់កម្មផលតែអត់ទេគ្មានទៅយល់កម្មផលអីទេនឹងអត់យល់ទេចឹងណាចឹងចម្លើយថាគួរតឬមិនគួរតអឺថ្មមិនអាចឲ្យ ចម្លើយបានទេអាហ្នឹងវាលើស្ថានភាពជាក់ស្ដែងដូចវ័យគ្នាដែលថ្មលើកបដាលមិញចឹង គឺមិនមែនឲ្យតែគេវៃមកដាក់វិញវៃមកដាក់វិញមិនមែនមានពេលខ្លះគេដកថយខ្លះអីខ្លះដោយវិធីឆ្លើយតបនឹងព្រះអង្គសម្ដែងមាន4យ៉ាងចុងក្រោយមិនតគឺជាចម្លើយមួយដែរដូចអាត្មាបើនិយាយពីបើគេញោះមកអាត្មាជាតមបែបបើពេលគេងសឹងអីគ្មានទេហ្នឹងហើយ តាមប្រយោលប្រយោលតាម Facebook តាមអីគេគិតជាថាអាត្មាអញ្ចេះអញ្ចោះអញ្ចេះអញ្ចោះគឺថាច្រើនអីចឹងមកអាត្មាចេះតតមិនដឹងមានពេលណាដេកហ្នឹងហើយតែមានពេលខ្លះបើគេគិតថាយើងអញ្ចឹងក៏អញ្ចឹងទៅធ្វើម៉េចបើគេឃើញអញ្ចឹងភ្នែកគេមើលឃើញត្រឹមប៉ុណ្្នឹងយើងទៅបង្ហាញអីទោះបីយើងមិនបានធ្វើរឿងហ្នឹងក៏ពិតមែនប៉ុន្តែធ្វើម៉េចបើភ្នែកគេមើលឃើញអញ្ចឹងឲ្យវាអញ្ចឹងទៅ គេមិនចង់រកការពិតផងហ្នឹងហើយដល់យើងទៅតវ៉ាគេថាយើងលេះដោះសារអីណាទៀតលើអាហ្នឹងចឹងវាពេលខ្លះវាបដ ாய் បើគេឃើញអញ្ចឹងចឹងទៅមែនទេបើតែឯងមើលឃើញធ្វើប៉ុណ្ណឹងវាចឹងទៅឃើញទេរឿងទូទៅណាគេថាយើងចេះយើងចោះយើងចេះយើងចោះអើបើឃើញឃើញអញ្ចឹងធ្វើម៉េចបើភ្នែកគ្នាវាអញ្ចឹងដោយរបស់មួយអញ្ចឹងអ្នកខ្លះឃើញច្បាស់អ្នកខ្លះមើលអត់ច្បាស់ព្រោះតែមញោខ្លួនឯងមិនមែនមកពីរបស់ណា ដូចអាពាក់វ៉ែនតាមិនមកពីរបស់ហ្នឹងមិនច្បាស់ដាក់អាណាមកពីភ្នែកថាវាអត់ច្បាស់ជាមួយរបស់ហ្នឹងណាចឹងសំខាន់គឺយល់ពីចិត្តខ្លួនឯងហ្នឹងហើយអាចអ្នកដតីធ្វើអីចំពោះយើងយើងឆាប់ដឹងហើយប៉ុន្តែ សំខាន់អាចិត្តយើងវាបោកប្រាស់យើងឲ្យយើងដេកមិនលក់នេះអាហ្នឹងគឺថាយ៉ាងមែនតើអាត្មាត្រូវចិត្តបោកដែរបាត់ YouTube ហ្នឹងសឹងលេតដែរ នេះណាវាមិនរឿង YouTube បាត់ទេមកវាចិត្តយើងស្ដាយយើងត្រង់ស្ដាយដែរប៉ុន្តែឥឡូវវាអត់អីទេបង្កើតថ្មីទៅមកពី YouTube បាត់ថាអត់ទេចិត្តនេះតែកាលណាវាព្រមឲ្យបាត់តាមតាណាត្រូវពឹងគេពឹងឯងត្រូវដោះស្រាយដោះស្រាយដោះស្រាយមិនបាន តាមតាណាពោះពោះយើងលោតមិនក៏វាមិនផុតពីរឿងកើតពីបច្ច័យដែរវាតែប៉ុណ្ណាវាប៉ុណ្្នឹងហើយ ឃើញទេធោះជួយយើងអញ្ចឹងពាក្យថាដោះស្រាយបានមិនមែនថាទល់ទៅ YouTube នឹងមកវិញទេមិនមែនទេដោះស្រាយបានដោះស្រាយថងថាបើវាបាត់តាមរោព្រះអង្គប្រាប់ដែរណាបើវាបាត់តាមរោបើរោមិនឃើញតាមតណើចេះតែប៉ុណ្ណឹងបាត់តាមរោរោមិនឃើញតាមតណើចាប់តែប៉ុណ្្នឹងហើយមានត្រូវមកកន្ទុកកន្ទិញស្អីទេមានទេកន្ទុកកន្ទិញក៏វាមកវិញដែរបើវាត្រូវបាត់ហើយ មានតែត្រូវធ្វើរឿងថ្មីទៀតបើយើងអាឡ័យកន្ទុកកន្ទិញមួយវា យើងខកខានធ្វើកិច្ចការងារមានប្រយោជន៍ផ្សេងទៀត Mm-hmm.